បានបើឯងមិនឈប់ធ្វើរឿងទេណាឯងចេញម្យ៉ាងទៅកុំឲ្យឲ្យមកអីទៀតបងបងឯងកុំធ្វើបែបហ្នឹងអីណាបងធ្វើអញ្ចឹងមិនល្អដាក់កូនយើងទេអញឃើញអត់ថាម៉ាក់អញគេស្រឡាញ់អញប៉ុណ្ណាទាំងឯងធ្វើខុសអញ្ចឹងហើយគេនៅកាន់ជើងឯងទៀតមែនហើយខ្ញុំខុសតែធ្វើម៉ាក់របួសខ្ញុំសុំទោសម៉ាក់ប៉ុន្តែខ្ញុំអត់ខុសទេដែលខ្ញុំដើរតាមក្តីសម័យរបស់ខ្លួនឯង បានបើប៉ាចង់ឲ្យខ្ញុំចេញពីផ្ទះនេះខ្ញុំនឹងចេញព្រោះខ្ញុំក៏អត់ចង់នៅក្រៅគំនាបអ្នកទាំងពីរទៀតដែរខ្ញុំមិនមែនជាកូនល្អដែលអ្នកទាំងពីរតែចង់បានទេខ្ញុំមិនអាចធ្វើតាមប្រការអ្នកទាំងពីររហូតបានទេខ្ញុំក៏ត្រូវតាមប្តីសម័យរបស់ខ្ញុំដែរឈប់បើឯងចង់ទិញពីនេះណាស្អីឯងអាចទៅបានដែរឯងទីទៅឯងទៅតែខ្លួនទៅ បានបញ្ញាបញ្ញាមិនបាច់គាត់ទេជប់សិនណាកូនឯងកុំទៅអីកុំហោះកូនគ្រប់យ៉ាងមកហើយនឹងប៉ានេះប្រងអភ័យទោសឲ្យគ្រប់យ៉ាងណាតែម៉ាក់សុំតែម្យ៉ាងទេកូនកុំចេញពីទីនេះអីរឿងគ្រប់យ៉ាងកូនមិនភ្លេចចោលទៅណាកូនអាចមកភ្លេចដីសម័យរបស់កូនបានទេហើយកូនណាមិនមែនជាកូនល្អរបស់ម៉ាក់ទៀតទេ យើងទេអ្ហ៎អរខ្ញុំទៅក្នុងរៀនដើម្បីខិតសុខការហើយខ្ញុំបើចង់ឃើញកូនល្អខ្វាម៉ាក់ចាំចូលរៀនវិញចាំរៀនហើយតែពួកយើងចង់លេងជាមួយពួកឯងហើយយើងចង់លេងដែរខ្ញុំមកប្រាប់ហើយលឿថាខ្ញុំមកចង់តែម្នាក់ឯងខ្ញុំអត់ចង់ឲ្យសិស្សចូលដូចពួកឯងទេថាណាមួយខ្ញុំក៏ចង់អានសៀវភៅដែរតើបើគេមិនលេងមួយយើងយើងលេងតែគ្នាយើងបានហ្នឹងមក បើថាបានណាខ្ញុំអត់ត្រូវចាប់អារម្មណ៍មកពួកគេខ្ញុំត្រូវខ្លាចជាកូនល្អផប៉ាម៉ាក់ខ្ញុំ ជា PTA ណាបាទលោកគ្រូយើងនឹងសន្យាថានឹងយកឲ្យបានដើម្បីបាក់ប៉ាខ្ញុំណាក៏ដូចជាដើម្បីលោកគ្រូដែរអូអញ្ចឹងអ្នកតាពីរណាត់ខ្ញុំមកជួបនេះមានអីជាពិសេសមែនទេពិតជាមានពិសេសហើយទៅបានចំណាប់អ្នកតាពីរហ្នឹងណាមែនហើយជាងមានដំណឹងល្អចង់ប្រាប់អ្នកតាពីរពីរឿងកូនផងដែរជ្រាបសួរលោកគ្រូនិងមីងណែដឹកបានដង្ហើមមកដល់ហ្មងកូនប្រុសសម្រាប់ចិត្តរបស់ម៉ាក់បានគុណ coi chấm mắt mà chạm coi mắt còn អូរឿងបែបពិសេសនោះគឺជារឿងរបស់ក្មួយបញ្ញាមែនទេពិតមែនឯនេះគឺបញ្ញានេះគេរៀនចប់ពេទ្យហើយ ហើយប្រឡងបានលទ្ធផលល្អទៀតផងអញ្ចឹងហើយទៅបានជាខ្ញុំហើយនឹងគ្រួសារថ្នាក់អ្នកទាំងពីរនេះមកជប់លៀងញ៉ាំអាហារតិចតួចហ្នឹងណាមែនហើយអូអញ្ចឹងទេតាមពិតទៅខ្ញុំលឺគាត់រៀបថា ប្រឡងពេទ្យឥឡូវមិនសូវពិបាកទេកូនខ្ញុំក៏ជាប់ពេទ្យដូចគ្នាដែរមែនទេណាមីងបើសិនជាយើងចេះវាអត់ពិបាកទេមីងអូនិយាយអញ្ចឹងក្មួយបញ្ញារៀនពេទ្យនេះតើរៀនតាមចិត្តខ្លួនឯងឬក៏រៀនតាមចិត្តប៉ាម៉ាក់ឲ្យរៀនអត់ទេនេះគឺតាមចិត្តបញ្ញាហ្នឹងណាកូនខ្ញុំនេះតាំងពីដើមមកណាគេចូលចិត្តណាអារឿងជួយមនុស្សអញ្ចឹងហើយទៅបានជាខ្ញុំនេះ ឲ្យគេរៀនពេទ្យព្រោះថាមានតែវិធីនេះទេដែលអាចសម្រេចក្តីសម័យរបស់គេបានមែនទេប៉ាវាមែនហើយដោយសារតែឃើញកូនខំរៀនក៏ជំរុញតាមក្តីសម័យរបស់កូនមកទៅអូខ្ញុំស្មានតែបងយ៉ាបង្ខំឲ្យកូនរៀនតាគួយបានជាជាប់ពេទ្យទៅហើយមីងចូលរួមត្រេកអរម្ដងទៀតផងណាបាទអរគុណអ្នកមីង គេហ្នឹងបងកាសាឡាបញ្ញាតាញុំមានរឿងចង់និយាយមួយបញ្ញាខ្ញុំគ្មានពេលមកលេងសើចជាមួយយើងទេខ្ញុំអត់បានលេងសើចទេខ្ញុំមានរឿងចង់សួរបញ្ញាមែនណា មានរឿងអីចង់សួរក៏សួរមកអង្គខ្ញុំបានអានមេរៀនបន្តទៀតបញ្ញាហ៊ានប៉ែតនេះជាបំណងរបស់ប៉ាម៉ាក់បញ្ញាមែនទេមិនបានសុកសុកធីតាមកសួរខ្ញុំអញ្ចឹងព្រោះបញ្ញាធ្លាប់ប្រាប់ខ្ញុំថា បញ្ញាចង់ធ្វើជាអ្នកនិពន្ធតែឥឡូវមិនបានបញ្ញាមកហ៊ានប៉ែតវិញអ្នកនិពន្ធណាវាគ្រាន់តែជាក្តីសម័យខ្លាំងខ្លាយរបស់ខ្ញុំនេះប៉ុន្តែបើខ្ញុំចង់ហ៊ានប៉ែតប្រកាសគឺខ្ញុំចង់ហ៊ានប៉ែតមិនប៉ែតទេបញ្ញាកុហក បញ្ញាអត់ចង់ហ៊ានប៉ែតទេព្រោះបញ្ញាខ្លាចឈាមហើយបញ្ញាក៏អត់ចូលចិត្តហ៊ានជីវៈដែរបញ្ញាប្រាប់ខ្ញុំត្រង់មកថាប៉ាម៉ាក់បញ្ញា ជាអ្នកបខំបញ្ញាមែនទេវាជឿរបស់ខ្ញុំធីតាមិនមកខ្វល់រឿងខ្ញុំទេតែបញ្ញាជាមិត្តភក្តិរបស់ខ្ញុំខ្ញុំត្រូវតែខ្វល់បញ្ញាអត់គួរបោះបង់ចោលក្តីសម័យខ្លួនឯងណាធ្វើតាមអីដែលប៉ាម៉ាក់បញ្ញាបខំបញ្ញាណា ប៉ិតទេប៉ាម៉ាក់ខ្ញុំហ្នឹងគាត់តែបង្ខំខ្ញុំទេប៉ាម៉ាក់ខ្ញុំហ្នឹងគាត់ស្រឡាញ់ខ្ញុំហ្នឹងគាត់មិនអាចធ្វើអញ្ចឹងដាក់ខ្ញុំបានទេបើពួកគាត់ស្រឡាញ់បញ្ញាឯងមែនមិនក៏ពួកគាត់មិនធ្វើតាមអីដែលបញ្ញាឯងចង់ធ្វើបានទេប៉ាម៉ាក់ខ្ញុំហ្នឹងគាត់តែបង្ខំខ្ញុំទេ ញ្ញាជាមិត្តភក្តិរបស់ខ្ញុំខ្ញុំត្រូវតែខ្វល់បញ្ញាអត់គួរបោះបង់ចង់ប្តីសម័យខ្លួនឯងធ្វើតាមឲ្យដែលប៉ែមកបញ្ញាបង្ខំបញ្ញាណាបើពួកគាត់ស្រឡាញ់បញ្ញាឯងមែនមិនក៏ពួកគាត់មិនធ្វើតាមឲ្យដែលបញ្ញាឯងចង់ធ្វើមកខ្ញុំស្រឡាញ់ខ្ញុំណា kita. Bagi mana kau kita? Jika nak kejar, nak pergi. នេះម៉ាក់អត់តន់សម្រានទេអូនគឺម៉ាក់ពិបាកចិត្តគេងមិនលក់ដោយសារតែលទ្ធផលប្រឡងរបស់ឯងហ្នឹងណាបញ្ញាឆាប់ប្រាប់ម៉ាក់មើលហេតុអីបានជាបន្ទុកប្រឡងរបស់ឯងនេះចុះខ្សោយម៉េចមិនក៏មិនបានលេខ1ដូចឆ្នាំមុនអញ្ចឹងហ៎្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្បាយស្វិតធីរសជាតិកូឡេន ទុនលើសពីការគិនអ្នកនឹង NCH យើងឆ្ពោះទៅ មុខជាមួយ គ្នាបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំង ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer មែនទេម៉ាក់ដោយសារតែមេរៀនឆ្នាំទី4ណាវាពិបាកជាងឆ្នាំមុនមុនណាបាទពិបាកមែនណាហេតុអីក៏ឯងនេះមិនខំប្រឹងរៀនគេគ្រប់គ្នាប្រឡងបានបន្ទុកច្រើនរឿងអីដែលឯងធ្វើមិនបានលើកលែងតែឯងនេះលួចទៅធ្វើអីផ្សេងហើយមិនខំរៀនកុំប្រាប់ថាឯងនេះលួចលេងហ្គេមណាអត់ទេម៉ាក់ ប្រាប់ឲ្យតាថាខ្ញុំបានលេងហ្គេមទេម៉ាក់ម៉ាក់ជឿឯងម្ដងចោះតែឯងនេះត្រូវតែខំរៀនឬអត់ត្រូវតែយកលេខ1ឲ្យម៉ាក់ឲ្យបានណាសន្យាមកខ្ញុំម៉ាស់ដឹងតែខំរៀនស្រាប់ហើយព្រោះដើម្បីធ្វើឲ្យម៉ាក់ប៉ាសុខចិត្តមានតែធ្វើអ្វីដែលតាមម៉ាក់ប៉ាប្រាប់តែប៉ុណ្ណឹងអញ្ចឹងយប់ហើយម៉ាក់តែកេងមុនឯណាឯងខំរៀនបន្តទៀតចោះឬអត់បាទរីត្រីសួស្ដីម៉ាក់ គេរៀនបាន14ឆ្នាំមែនតែគេមិនបានបញ្ចប់ការសិក្សាត្រឹម14ឆ្នាំនោះទេ អ្នកដឹងអត់គេបានជាប់អាហាររូបករណ៍អនុបណ្ឌិតទៅរៀននៅស្រុកគេទៀតផងមែនអត់អ្នកអញ្ចឹងឲ្យខ្ញុំនេះចូលរួមត្រេកអរផងណាតែអារឿងអាហារូបករណ៍ហ្នឹងណាកូនបញ្ញារបស់ខ្ញុំនេះក៏គេធ្លាប់ទទួលបាន នៅពេលដែលគេប្រឡងចូលសាកលវិទ្យាល័យដែរអូអញ្ចឹងទេអេ ខ្ញុំឮកូនរីនិយាយថាអាហារូបករណ៍ដែលក្មួយបញ្ញាជាប់នោះ វាមិនត្រូវនឹងជំនាញពេទ្យទេ វាត្រូវនឹងជំនាញអីផ្សេងអឺខ្ញុំថាព័ត៌មានដែលកូនរបស់អ្នកទទួលបានណាប្រហែលជាមិនច្បាស់លាស់ទេព្រោះថាកូនបញ្ញារបស់ខ្ញុំនេះគេជាក្មេងឆ្លាតជំនាញដែលគេជ្រើសណា គឺ ត្រឹមត្រូវហើយគ្រាន់តែថាសាលាដែលគេរៀននោះ គេមិនពេញចិត្តអញ្ចឹងហើយទៅបានជាគេផ្លាស់ប្ដូរសាលា ដើម្បីឲ្យសាលាណាបង្រៀនគេទៅឲ្យគេឆ្លាតសាលាល្អកូនឆ្លាតតែបើរៀនអត់ត្រូវជំនាញវាស្មើនឹងសូន្យណាបងតែកូនបងយ៉ាគេមិនអញ្ចឹងទេគេស្រឡាញ់ជំនាញនឹងចឹងអីត្រូវអត់បងអឺតែថ្មីថ្មីនេះខ្ញុំឮគេសរសើរពីបងណា សរសើរថាបងចិញ្ចឹមកូនបានល្អខ្ញុំក៏ចង់ធ្វើដូចបងដែរតែមិនដឹងធ្វើមិនទៅអូតាមពិតទៅអារឿងធ្វើជាម្ដាយដ៏ល្អនេះគ្មានស្អីទៅពិបាកទេគ្រាន់តែយើង ជាម្ដាយនឹងណា យើងត្រូវមានក្តីសម័យឲ្យខ្ពស់ហើយគូវាសនាទុកឲ្យកូនយើងនេះជាអ្នកដើរតាមកន្លង ធ្វើបែបនេះហើយទៅគេហៅថាអ្នកម្ដាយដ៏ល្អណាអឺគូវាផ្លូវឲ្យគេដើរទាំងតែគេមិនចង់ដើរមែនទេ អឺខ្ញុំសួរនេះបើសិនជាមានករណីបែបនេះអឺមិនចេះទេណាអ្នកតាមពិតទៅបើសិនជាកូននោះឆ្លាតហើយស្ដាប់តាមយើងណាគេត្រូវតែធ្វើតាមយើងគ្រប់យ៉ាងត្រូវតែដើរតាមកន្លងដែលយើងគូឲ្យគេណា ច្បាប់យកពីណាប្អូនរបស់ឯងនេះគេយកមកអានហើយគេប្រាប់ម៉ាក់ថាសិភៅនេះជារបស់ឯងបញ្ញាហេតុអីក៏ឯងធ្វើបែបនេះហ៎ឯងមិនខំរៀនមិនស្ដាប់ប្រកបម៉ាក់ប៉ាបែរជាធ្វើគំរូអាក្រក់ទៅឲ្យប្អូនឯងចឹងហ៎រត់មិនអាចយកសិភៅបងមើលចឹងវាជារបស់បងអនឡាញគ្មានសិទ្ធយកតាំងពីចិត្តពីពីអញ្ចឹងឯង ឲ្យតើបើឯងមិនមានអាសភ័យឈួនឡាននេះក៏ប្អូនរបស់ឯងណាគេមិនយកមកអានដែរឆាប់ប្រាប់មកធាមកថាឯងធ្វើអារឿងឈួនឡាប់នេះតាំងពីពេលណាហ៎វាជារឿងរបស់ខ្ញុំមកកំចេះដឹងរឿងបានអត់នេះឯងមិនមែនជាកូនល្អរបស់យើងកាលពីមុនទេបញ្ញាកូនរបស់ម៉ាក់ពីមុនគេជាកូនប្រាប់ដ៏ល្អអត់ បានឲ្យម៉ាក់ឃើញស្រាប់អីតែនេះម៉ាក់មកកកាយវាតែខ្លួនឯងទេហើយវាគឺជាក្តីសម័យរបស់ខ្ញុំយូរឆ្នាំមកហើយបើជ្រុលឆ្មាក់ដឹងអីខ្ញុំក៏ឈប់លាក់វាដែរហើយខ្ញុំនឹងបន្តក្តីសម័យរបស់ខ្ញុំមិនបាន ខ្ញុំម៉ាម៉ាម៉ាលេងយើងអត់ទេម៉ាម៉ាស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយ គ្រុតស្វាយស្វិតធីរសជាតិគូឡែនផ្អែមស្រទន់លើសពីការកិន និង NCX យើងឆ្ពោះទៅមុខជាមួយគ្នាបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាទអរគុណលោកគ្រូប៉ែតអូនមកហើយម៉ាក់ម៉ាក់អត់អីណៃម៉ាក់អត់អីទេ មិននឹកស្មានថាកូនដែលយើងខំចិញ្ចឹមឲ្យតាត់ឯងនេះខ្លាចជាមនុស្សបែបហ្នឹងសោះលុយដែលយើងខំរកឯងធានាកន្លងមកវាគ្មានបានអ្វីក្រៅពីរៀនស្គាល់ឡប់ហ្នឹងមែនទេអ្វីដែលប៉ាម៉ាក់ដៃតែដាក់ឲ្យខ្ញុំធ្វើខ្ញុំក៏បានធ្វើវារួចហើយតាំងពីដើមដល់ឥឡូវខ្ញុំតែធ្វើអ្វីខុសពីប៉ាម៉ាក់ដែលចង់បានទេម្ដងនេះគ្រាន់តែខ្ញុំចង់ធ្វើតាមក្តីសម័យរបស់ខ្ញុំអត់បានដែរមែនទេក្តីសម័យរបស់ឯងក្តីសម័យរបស់ឯងគឺប៉ានឹងម៉ាក់ឲ្យធ្វើ មិនមែនទៅប្រឹងធ្វើរឿងឆ្លឡំហ្នឹងទេអ្វីដែលប៉ាម៉ាក់ដាក់ឲ្យធ្វើវាជាក្តីសម័យរបស់ប៉ាម៉ាក់វាមិនមែនជាក្តីសម័យរបស់ខ្ញុំទេបញ្ញាបានបើឯងមិនឈប់ធ្វើរឿងនេះទេណាឯងចេញម្យ៉ាងទៅកុំឲ្យយើងហិញមុខឯងទៀតបងបងឯងកុំធ្វើបែបហ្នឹងអីណាបងធ្វើអញ្ចឹងមិនល្អដាក់កូនយើងទេឯងឃើញអត់ថាម៉ាក់ឯងគេស្រឡាញ់ឯងប៉ុណ្ណា ទាំងឯងធ្វើខុសអញ្ចឹងហើយគេនៅកាន់ចឹងឯងទៀតមែនឯងខ្ញុំខកតែធ្វើម៉ាក់របួសខ្ញុំសុំទោសម៉ាក់ប៉ុន្តែខ្ញុំអត់ខុសទេដែលខ្ញុំដើរតាមក្តីសម័យរបស់ខ្លួនឯងបានបបាចង់ឲ្យខ្ញុំចេញពីផ្ទះនេះខ្ញុំនឹងចេញព្រោះខ្ញុំក៏អត់ចង់នៅក្រៅគំនាបអ្នកទាំងពីរទៀតដែរខ្ញុំមិនមែនជាកូនល្អដែលអ្នកទាំងពីរតែចង់បានទេខ្ញុំមិនអាចធ្វើតាមប្រការអ្នកទាំងពីររហូតបានទេខ្ញុំក៏ត្រូវតាមប្តីសម័យរបស់ខ្ញុំដែរ អញចង់ទិញម្លីនេះណាស្អីអញអាចទៅបានហើយអញទិញទៅអញទៅតែខ្លួនទៅបានបញ្ញាបញ្ញាមិនបាច់គាត់ទេជប់សិនណាកូនឯងកុំទៅអីកុំហោះកូនគ្រប់យ៉ាងមកហើយនឹងប៉ានេះប្រងអភ័យទោសឲ្យគ្រប់យ៉ាងណាតែម៉ាក់សុំតែម្យ៉ាងទេកូនកុំចេញពីទីនេះអី រឿងគ្រប់យ៉ាងកូនកុំភ្លេចចោលទៅណាកូនអាចបំភ្លេចដីសម្លាញ់របស់កូនបានទេហើយកូនណាមិនមែនជាកូនល្អរបស់ម៉ាក់ទៀតទេអូនអូនយ៉ាងម៉េចហ่าអូនអូន រត់រត់កូនទៅហៅពេទ្យមកកូនចាំបាទអូនអូនយ៉ាងម៉េចហើយអូន á កូនសំតោដែលធ្វើឲ្យម៉ាក់ឈឺកូនសំតោដែលធ្វើឲ្យម៉ាក់មានរបួសកូនសំតោដែលកូនចង់ធ្វើតាមក្តីសម័យរបស់ខ្លួនឯងកូនសំតោដែលធ្វើឲ្យម៉ាក់ខូចចិត្តកូនសន្យាថាកូនធ្វើតាមបំណាក់ប្រាក់គ្រប់រឿង ល្អហើយណាដែលកូនគិតបែបនេះវិញប៉ាហើយនឹងម៉ាក់ធ្វើគ្រប់យ៉ាងនេះគឺដើម្បីឲ្យកូនមានអនាគតល្អម៉ាក់ចង់ឃើញកូននេះជោគជ័យ ក្តីស្រមៃរបស់ខ្ញុំវាពិតជាគ្មានថ្ងៃកើតឡើងនោះទេព្រោះវាជាក្តីស្រមៃដែលគ្មាននរណាទទួលស្គាល់ក្តីស្រមៃមួយដែលមិនត្រូវតាមស្តង់ដាររបស់បាម៉ាក់របស់ខ្ញុំសំទោសបញ្ញាដែលខ្ញុំមិនអាចធ្វើឲ្យសម្រេចក្តីស្រមៃរបស់ខ្លួនឯងបាន ត្រូវធ្វើតាមក្តីសម័យរបស់ខ្លួនឯងឯងត្រូវរត់ជាមួយខ្លួនឯងឯងត្រូវតែធ្វើតាមក្តីសម័យរបស់ខ្លួនឯងឯងត្រូវធ្វើតាមប៉ាម៉ាឯងឯងត្រូវសន្លវែងគាត់ចិញ្ចឹមឯងផងឯងឯងត្រូវធ្វើតាមប៉ាម៉ាឯងឯងត្រូវរត់ជាមួយខ្លួនឯងឯងឯងត្រូវធ្វើតាមប៉ាម៉ាឯងឯងចេញចេញចេញចេញអត់ របៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌស្វាយស្វិតភីរសជាតិគូឡែនផ្អែមស្រទន់លើសពីការគិនអ្នកនឹង NCX យើងឆ្ពោះទៅមុខជាមួយគ្នាបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំង ដើម្បី ភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer អ្នកស្រីនេះនេះនេះអ្នកស្រីបានឃ្លីបវីដេអូនេះមកពីណាគឺខ្ញុំបានមកកូនប្រុសខ្ញុំគឺគេបានពិសាគ្នាគេហ្នឹងមិនតែបណ្ដោះទេគេនិយាយថាកូនអ្នកស្រីហ្នឹងឈួតទៀតផងឯងបើដាក់កូនរបស់អត់របស់អញទៅនេះហើយកូនអត់របស់អញ ឃើញវីដេអូនេះមានន័យថាម៉េចហ៎មើលតាគេដូចជាមិនប្រប្រដីទេអ្នកស្រីឯងនាំគេទៅពេទ្យទៅមីងមកមីងអស់ការងារធ្វើហើយមីងក៏ចាប់ទៅផ្ទះវិញទៅខ្ញុំត្រូវមានរឿងនិយាយជាមួយម៉ាក់ខ្ញុំទៀតហេតុអីក៏ឯងនិយាយគ្មានសេចក្ដីបធអញ្ចឹងហ៎ប៉ុណ្នេះហ៎ចាប់ធ្វើមានសេចក្ដីបធពេកហើយសម្រាប់មនុស្សដែលចង់ចេះដឹងរឿងគ្រួសារគេដូចជាមីងហ៎មើលគេនិយាយចោះកូនអ្នកស្រីប្រហែលជាឈួតមែនហើយត្រូវហើយនៅលើโลกនេះហ៎ប៉ះជាឈួតបើមិនគេរស់នៅបានតាមស្តង់ដារដែលសង្គមដាក់មកទេ ហើយមនុស្សក៏ជាឈួតដែរបើសិនជាគេធ្វើអ្វីដែលខុសគេសូម្បីតែមីងណាក៏ឈួតដែរតែមីងនិយាយមិនត្រូវស្តង់ដាររបស់ខ្ញុំហ៎មីងក៏ឈួតដែរមីងដឹងទេ ទៅថាខ្ញុំវាជាបែបនេះមិនមែនតែសមឲ្យប៉ាទេណាឯងចាប់ប្រាប់ម៉ាមក ណិតហើយមើលឃើញថាបញ្ញាមានបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរអញ្ចឹងបញ្ញាគួរណាតែមានពេលដើម្បីមើលថែសុខភាពខ្លួនពីឆ្នាំពេលប្រាប់ញ៉ាំនៅមកបានហើយតែពេលយប់ញ៉ាំពីព្រោះព្រោះឲ្យជំនួយនឹងការគេហើយមួយទៀតបញ្ញាគួរណាតែមានពេលងើបពីក្រឹបដើម្បីហាត់ប្រាណហើយញ៉ាំទឹកឲ្យបានច្រើនដូចយើងស្ដាប់ធម៌ ឬក៏កុំហូបនៅពើគ្រឿងសង្វឹងបាទអរគុណលោកគ្រូពេទ្យដែលសម្រាប់ដំបូងមានតែមួយទៀតបើបញ្ញាមានអីខ្ញុំនិយាយមកខ្ញុំអាចតេតើមកខ្ញុំបានអរគុណគ្រូពេទ្យ ដូចគេនិយាយមែនទេខ្ញុំឈួតមែនទេ នាងបើខ្ញុំស្លាប់អ្វីអ្វីគ្រប់យ៉ាងនឹងល្អជាងនេះមែនទេ Ugh. ស្រីបញ្ជូនកូនអ្នកស្រីមកមន្ទីរពេទ្យតន់កុំឲ្យខាងយើងជួយគាត់កើតព្រោះចំនួនឆ្នាំដែលគាត់លេបគឺច្រើនពេកលោកគ្រូពេទ្យលោកគ្រូពេទ្យនេះឆ្នាំដែលបញ្ញាគេលេបខ្ញុំមិនដឹងថាឆ្នាំនេះជាឆ្នាំអីទេដឹងត្រឹមតែថាបញ្ញាលេបឆ្នាំនេះអស់ច្រើនគ្រាប់ណាស់នេះជាប្រភេទថ្នាំម្យ៉ាងសម្រាប់មនុស្សមានបញ្ហាផ្លូវចិត្ត អញ្ចឹងហើយអ្នកស្រីមានតែខំប្រឹងតាមដាននិងមើលថែសារផ្លូវចិត្តរបស់កូនអ្នកស្រីទេហើយនេះមិនមែនគាត់មិនដឹងថាលេបច្រើនមកកបញ្ហាទេគឺគាត់មានចេតនាចង់សម្លាប់ខ្លួនអញ្ចឹងអ្វីដែលអ្នកស្រីគួរធ្វើគឺ មើលថែតាមដានសារផ្លូវចិត្តរបស់កូនអ្នកស្រីបោះហើយខ្ញុំលាទៅសិនអរគុណលោកគ្រូពេទ្យ សារតែម៉ាក់មែនទេតែកន្លងមកនេះម៉ាក់គិតពីខ្លួនឯងម៉ាក់មិនដែលគិតពីកូនម៉ាក់មិនដែលសួរនាំកូនដល់ចង់បានអីលីម៉ាក់តាពិតជាខូចដាក់កូនធ្ងន់ណាស់មែនទេម៉ាក់គាត់មានរបស់ចង់ម៉ាក់មើលគុំឃើញវានៅក្នុងបន្ទប់បងបញ្ញា ក្រែងបងឯងនេះប្រាប់ឯងឯងតើថារបស់របស់គេឯងកំប៉ាពណ៌ហេតុអីក៏ឯងនៅតែយកសភៅនេះយកមកអានទៀតអញ្ចឹងតែសភៅនេះសំខាន់ណាស់ម៉ាក់វាជាសភៅកំណត់ហេតុរបស់បងបញ្ញា តាំងពីតូចមកមានគេតែនិយាយថាខ្ញុំសំណាងហើយខ្ញុំក៏គិតដូចជាពួកគេដែរព្រោះតែប៉ាម៉ាក់របស់ខ្ញុំតែងតែផ្ដោតឲ្យខ្ញុំចង់បានខុសពីក្មេងដទៃដែលគ្រួសារគេគ្មានជីវភាពគ្រប់គ្រាន់ដើម្បីធ្វើរឿងទាំងនោះសម្រាប់ពួកគេតែយូរយូរទៅខ្ញុំបានចាប់ផ្ដើមឆ្ងល់ថាអ្វីដែលប៉ាម៉ាក់បានផ្ដល់ឲ្យវាពិតជាអ្វីដែលខ្ញុំចង់ទទួលយកមែនឬក៏អត់ប៉ាម៉ាក់ចង់ខ្ញុំខ្លាចជាកូនល្អខ្ញុំពិតជាបានធ្វើជាទូនីតិរបស់កូនល្អ ខ្ញុំខំរៀនខ្ញុំខំស្ដាប់តាមពួកគាត់រហូតដល់ថ្ងៃមួយខ្ញុំគិតថាខ្ញុំកំពុងតែធ្វើខុសជាមួយខ្លួនឯងព្រោះអ្វីដែលខ្ញុំធ្វើវាមិនបានចេញពីចិត្តខ្ញុំក៏យល់ថាខ្ញុំមិនមែនជាកូនល្អពិតប្រាកដតែខ្ញុំត្រូវសម្ដែងធ្វើជាវាខ្ញុំសុំទោសប៉ាម៉ាក់ដែលខ្ញុំមិនមែនជាកូនល្អពិតប្រាកដខ្ញុំសុំទោសខ្លួនឯងដែលខ្ញុំមិនអាចធ្វើតាមក្តីសម្រេចរបស់ខ្លួនឯង ម៉ាក់ពិតជាខុសធ្ងន់ណាស់ម៉ាក់នឹងប៉ាតែងតែធ្វើតាមចិត្តខ្លួនឯងម៉ាក់មិនដែលយល់អារម្មណ៍កូនម៉ាក់សុំទោសណា